ហើយពូចង់និយាយរឿងអែ Clasico បន្តិចយប់មិញការជួបគ្នាជើងទី1ដល់ជំនុំអែ Clasico អ្នកដែលមើលបាល់ទាត់អ្នកដែលស្គាល់បាល់ទាត់ឲ្យទៅថាលឺពាក្យអែ Clasico គាត់គាត់គាត់គាត់គាត់គាត់យល់ហើយគាត់ដឹងហើយថាថាជំនុំអែ Clasico គឺជាអ្វីគឺជាការជួបគ្នារវាងក្លឹបធំពីរនៅអេស្ប៉ាញ Real Madrid ត្រូវប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ AC Barcelona ដែលជាម្ចាស់ដីនៅខាងនោះយប់មិញការប្រកួត គឺធ្វើឡើង នៅវេលាម៉ោង9:15នាទីមកនៅកម្ពុជា ការប្រកួតយំមិញបើសិនជាចំនួនមានរ៉ូណាល់ដូ មានមេស៊ីវិញប្រជាជននៅជុំវិញពិភពលោកមិនក្រោម500លាននាក់ទេមានទាំងកសិករមានទាំងកម្មករមានទាំងសិស្សនិស្សិត គ្រូបញ្ញវន្តមន្ត្រីរាជការជាន់ខ្ពស់ជាន់ទាបគឺទន្ទឹងរង់ចាំមើលការប្រកួតអែ Clasico មិនត្រឹមតែជាការជួបគ្នារវាងក្លឹបធំពីរនៅអេស្ប៉ាញទេគឺវាជាការតទល់គ្នារវាងស្ដេចបាល់ទាត់ពីរនៅលើពិភពលោកគឺ Real Madrid មាន Ronaldo ចំណែកឯ Barcelona មាន Messi ប៉ុន្តែបរិបទបាល់ទាត់គឺផ្លាស់ប្ដូរពីមួយឆ្នាំទៅមួយឆ្នាំពីមួយរដូវកាលទៅមួយរដូវកាលគឺអត់មានការជួបជុំណាដែលថាមិនប្រប្រាស់ហើយក៏គ្មានការលេងណា ដែលថាមិនចាក់ចេញដែររ៉ូណាល់ដូបានសម្រេចចាក់ចេញ ពីរីម៉ាឌ្រីតនៅឆ្នាំ2018បន្ទាប់ពីចប់ World Cup ទៅចូលរួមជាមួយនឹងជួនទុះបច្ចុប្បន្នចេញមកពីជួនទុះមកមែនយូចំណែកមេស៊ីដោយសារមានបញ្ហារកម្មរកោសរឿងប្រាក់ពលកម្ម រឿងដែលធំបំផុតរបស់បាសេដែលដែលក្លឹបមិនអាចទទួលយកបាននោះគឺក្លឹបជួបបញ្ហាថវិកាបញ្ហាបញ្ហារែងវត្ថុដោយសារកូវីដអញ្ចឹងក្លឹបមិនអាចទ្រទ្រង់អឺប្រាក់ពលកម្មដែលចំណាយទៅលើមេស៊ីបានចុងក្រោយមេស៊ីក៏សម្រេចចិត្តចាក់ចេញពីបាសេដែលគ្មានតម្លៃខ្លួនទៅចូលរួមជាមួយនឹងក្រុមបាល់ទាត់ Paris Saint-Germain រឿងដែលអ្នកគ្រប់គ្រងមិនដឹកស្មានតាហេតុអីបានរ៉ូណាល់ដូចាក់ចេញពី Real Madrid ហេតុអីបានមេស៊ីចាក់ចេញពី Barcelona គឺសុទ្ធសឹងតែកើតឡើងហើយអញ្ចឹងបានថា ពីមុន El Clasico គឺធំគឺក៏ក្រៅសបាមអា El Clasico នេះគឺជាពាក្យភាសាអេស្ប៉ាញបើភាសាអង់គ្លេសហៅថា classic បានន័យថាវាពិសេសវាអស្ចារ្យវាកញ្ជ្រោលវាញាប់ញ័រខ្លាំងណាស់បាទគេឲ្យពាក្យ El Clasico ហ្នឹងតែយុមិញសួរថាអ្នកមើលបើសិនបើបើលើកពាក្យ El Clasico សួរតែចង់មើលដូចមុនទេអត់ចង់មើលទេហេតុអីទៅមើលបាសេតាំងពីដូគ្រូមកតាំងពីដាក់អាតាកូម៉ាន់មកលោកចាន់កូម៉ែនចាន់កូម៉ែនដែលមានដើមកណ្ដាលនៅខេត្តកំពតនោះ ម៉ែណាសឹងតែមកតារាងដូរចង់អស់ហើយហ្នឹងនៅតែ goal មួយទៀតនៅតែ Mark Andre Ter Stegen មួយទៀតដែលគាត់ទុកម៉ែណាយកការពារយកពីគេយកដេះឡើងទៅប្រយុទ្ធយកមិញយកដេះឡើងទៅប្រយុទ្ធទៀតអាឈូតនោះការពិតបើសិនជាខ្សែប្រយុទ្ធផ្សេងបើសិនជា Dembele ឬក៏ Ansu Fati ឬក៏ Philippe Coutinho យកមិញផ្លឹបបាត់ហើយបាល់យកមិញអត់សល់ទេចុះអាដេះវាមានចេះសុទ្ធឲ្យវាវាការពារតែវាចេះតែផ្ដាច់ហ្នឹងហើយវាអត់ដែលមានយកអាដេះទៅលេងទៅលេងប្រយុទ្ធនៅខាងលើប្រយុទ្ធស្ដាប់ អាតានេះចង់បែកបែកមិនទេមិនអាតាគូមិនត្រូវគ្របនេះនេះហើយយប់មិញអ្នកទស្សនានៅខេមនោះពេញទាំងអស់ចិត្តចិត្តចិត្ត100000នាក់9សែន9សែននាក់ជាងនៅខេមនោះឲ្យទឹកដីខ្លួនឯងទៀតណាហើយកីឡាកររបស់បាសេមិនបាសេពីមុនទេណាចេញអស់ហើយសឹងថានៅសល់បច្ចុប្បន្ន10%ផងងាកមើលទៅនៅសល់ជូឌីយ៉ាល់ម៉ានៅពីយេនៅស្តេហ្គែនហូបនោះលេងឆេញ លលិញឆេញមកអាតាកូម៉ាន់ដូខ្ទេចបើមិនដូក៏លុអីដែរអាហ្វេរ៉ូក៏មិនដាក់ឲ្យលេងតង់ទី1អត់យល់ថាគាត់ដឹកនាំយ៉ាងម៉េចទេហើយអ្នកគ្រប់គ្រងបាសេបច្ចុប្បន្នស្បត់ឲ្យត្រូវគ្រប់បើថាមិនចង់ដេញក្បាលតាកូម៉ាន់នឹងចេញឥឡូវអ្នកគ្រប់គ្រងបាបាសេឥឡូវលេងមានអារម្មណ៍ដឹកលេងមានអារម្មណ៍គ្រប់គ្រងពិសេសគឺនៅហ្វេនៅខ្មែរនឹងហ្មងតាំងពីមេស៊ីចាក់ចេញតាំងពីមេស៊ីចាក់ចេញវាបានន័យថាវាដូច វាដូចតែវាតែតោលវាមិនដឹកស្មានណាដល់ទៅពេលដែល idol ដល់ពេលដែល legend របស់យើងចាក់ចេញទៅយើងវាអត់ដឹកស្មានតាំងហេតុអីបានគាត់ចាក់ចេញហឹមឥឡូវវាវាគ្រប់ត្រូលវាស្រឡាញ់ដែរតែគាត់វាមិនដូចមុនវាមិនមិនមិនពេញដូចមុនមុនវាមាន100ឥឡូវវាមានតែ70ទេម៉ែណាដូរឡើងអស់ហើយកីឡាករនឹងយកអាណាមកលេងតែឥឡូវស្អីអាមិញគីសាមិញគីស៊ួយកន្ទួយស្ញាញ់ណាទេយកមកលេងយកមកស្អីទេអាដេះនឹងឡើងទៅប្រយុទ្ធទៅប្រញ៉េរញ៉ៃពេញនោះហ៎ អត់ទេហើយបាសេធ្វើរៀលម៉ាឌ្រីតធ្វើបិទតែគេដូរតែគេអត់ដូរទាំងអស់ទេណាក្មួយក្មួយជើងក្រោមបើទោះបីជារ៉ាម៉ូសចាក់ចេញបើទោះបីជាម៉ាសេឡូបំរុងតែគេនៅមានដេវីតអាឡាបាមានដេនីខាវ៉ាហាល់មានអេដឺមីលីថាវមានហ្វាឡេមែនឌីបើទោះបីជាគេរុះរើក៏គេរុះរើមិនមិនមិនទាំងអស់ដែរបំរើកដាលដឹងស្រាប់ហើយគីបស៊ីនលូកាម៉ូទ្រិកខាសមីរ៉ូតូនីគ្រូស ហើយ3នឹងម៉ែណានៅឈរជើងតាំងពីចំកាជិត10ឆ្នាំហ្នឹងតាំងពីជំនាន់រ៉ូណាល់ដូនៅអា3អ្នកកដាលហ្នឹងសួរថាអា3កដាលបបាសេមុនមានអាណាខ្លះដូច Busquets ដូច Iniesta ដែលដែលគាត់អត់ទាន់ចាក់ចេញ Xavi អីជាដើមហ្នឹងអើឥឡូវយើងមិនរាប់ថា Xavi Xavi គាត់ចេញយូរហើយរាប់តា Rakitic ទៅបានហើយពីមុនបំរើកដាលរបស់បបាសេហ្នឹង Iniesta Busquets អឺ Ivan Rakitic ឥឡូវលែងមានអីហ្នឹងហើយមានស្អីទៀតមានអាចែកបាល់ទៀតបើរៀលគេគេមានគេនៅពេញសាច់ម៉ូទ្រិកតូនីគ្រូសខាសមីរ៉ូហើយប្រយុទ្ធគេអាកដាលអត់អត់បាត់ទេខាងបេនស៊ីម៉ានៅ អាម៉ៅឡើងជើងទៀតអាស្ដាំរ៉ូទ្រីហ្គូគេរុះរើគេរុះរើតែ10%ទេតែឯងនេះឯងម៉ែណារុះរើចង់97%ហ្នឹងអស់លេងហ្នឹង ក្រុមបាសេបច្ចុប្បន្នយើងក្មេងដូចក្រុមដែលទៅនឹងបង្កើតឡើងថ្មីចឹងខ្ចីញញឲ្យមើលឡាញអាប់ម៉ែអើយឡាញអាប់គេពូយាយមិនមែនមកអារែងឲ្យមើលឡាញអាប់បាសេយុមិញអញថាឡាញអាប់អាគូលញ៉េលញ៉ៃសម្រាប់ណាមួយឯងមើលមើលឡាញអាប់យុមិញបាសេដឹងអាដៃទី1ស្ទើរហ្គែនហើយខ្សែការពារគេមីងគីសាអេរីកាស៊ីមានដែរមាន2ហ្គេនឹងអាល់បាពូយាយមិញណាពីរអ្នកខាងក្រោមអឺ តែគេអត់ឲ្យចូលឌីអាល់បាទៅការពារគេគេគេຕົកពីគេនៅការពារកណ្ដាលហើយសឹកជីរ៉ូបេតូនោះមិនដឹងថាយ៉ាងម៉េចទេបានបានបានអត់ដាក់ឲ្យលេងរ៉ូបេតូមិនដឹងថាបំរុងឬក៏របួសយុមិញរ៉ូបេតូហើយបំរើគេមានប៉ាប្លូកាវី មានប៊ូស្កេតមានអាចុងអាប្រយុទ្ធគេមានសេកជីណូដេដឺផៃនិងអាស៊ូហ្វាទីយកអាក្មេងៗមកលេងជាមួយនឹងកីឡាករចាស់ចាស់បោះរៀលទៅមិនរួចហើយ Clasico មិនលេងសោតមានធម្មតាទេណា យូមិញរៀលម៉ាឌ្រីតបើកបើកការបើកការនាំមុខ1-0ទៀតដាវីតអាឡាបាអ្នកសុទ្ធចូលជួយម៉ណាយពីលើប្រអប់បាត់ទៅប៉ាំងភ្លឹបហ្មងអត់សល់ទេប៉ាំងភ្លឹបគ្រាប់ទី1គ្រាប់ទី2លូកាវ៉ាស្កេ90នាទីថែមម៉ោង7នាទីបានដូរដាក់អាខ្វេរ៉ូចូលអាខ្វេរ៉ូសុទ្ធគ្រាប់ទីគ្រាប់ទី1តាមពីក្រោយរៀល2-1អាខ្វេរ៉ូអ្នកសុទ្ធចូលណាយុបមិញដែលដូរចូលអាខ្វេរ៉ូអឺ ដកអានស៊ូហ្វាទីចេញដាក់អាក្វេរ៉ូចូលអូពីមុនក្លឹបក្លឹបធំធំក្លឹបល្មមល្មមនៅ បាសនៅនៅអេស្ប៉ាញឲ្យទៅលីកបាសេខ្លាចឲ្យញួរអើយភ័យហ៎បាសេខ្លាំងណាស់បាសេខ្លាំងណាស់បាទម្ចាស់ជើងឯកូប៉ារ៉ារ៉េផងខ្លាំងណាស់តែឥឡូវគេលឺទៅបាសេ គេលែងញួរហើយគេដឹងថាដូចក្រុមក្មេងៗអញ្ចឹងអញ្ចឹងគេមិនបរំទេបើរៀលគេនៅញូចបន្តិចអាតេគេញូចបន្តិចតែបាសេហ្នឹងដូចអូខ្ចីហ៎ ទៅជើងបើជើងទី2ទៅលេងនៅទឹកដីរៀមអាទិត្យងាប់បោះរៀលទៀតដោយការមុនចាញ់រៀលទាំងពីរប្រកួតទាំងពីរជើងឥឡូវដោយការនេះចាប់ដើមជើងទី1ចាញ់មកដល់ក្នុងដីមានគីឡូអីអាហ្នឹងគាត់គ្រាន់តែវាមិនមិនមិនអាម៉ាស់មកវាមិនថោកទាបដូចមែនយូណាវាមិនដូចក្រុមរបស់រកអូឡេទេក្នុងដីខ្លួនឯងចាញ់គេ5-0យ៉ាងហើយនោះក៏គាត់ទប់បាន2-1ដែរវាអាចថានៅមានគីឡូតគិតថាចាំលើក្រោយទៀតអញលេងដីឯងម្ដងលើនេះចាញ់ឲ្យ2-1សិនចុះ ចាញ់តែមួយគ្រាប់មែនយូ90យើងមិននិយាយទេចឹងឯ Classico យប់មិញហ្នឹងក៏ក៏ល្អមើលដែរតែតែស្ដាយដោយសារម៉ោងជន់គ្នាចឹងបានពូប្រាប់ឲ្យថាបើពូនិយាយនិយាយឯ Classico បាសេប៉ារីលគឺត្រីចោលមែនយូជាមួយ Liverpool ចឹងបានសម្រេចចិត្តថាមួយគឺយកមួយមកចឹងក៏រុញបាសេមួយរីលឲ្យតែអារ៉ាមីអាសូខើវានិយាយទៅហើយពូទទួលបន្ទុកអឺ Liverpool ជាមួយនឹង Man U អាចំនួនពណ៌ក្រហមយុមិញនេះនៅ Old Trafford អស់ហើយយប់មិញស្រែកឡើងចង់ងាប់ឲ្យ50 50គេតឲ្យទៀតយប់មិញលីវភូលបើលីវភូលលេងដល់សល់20នាទីជាងឡាប់ទៀតស៊ីទៀតចឹងយប់មិញឃើញថាការប្រកួត El Clasico គឺមានលទ្ធផលច្បាស់ហើយ2-1ហើយជំនួបក្លឹបរយៈ2នៅអ៊ីតាលី ជួបបន្ទោសជាមួយនឹងជួបបន្ទោសជាមួយនឹង Inter Milan ដូចស្មើគ្នាម៉ាក់សៃជាមួយនឹង Paris វិញក៏ស្មើគ្នាដែរ បងចាំនិយាយទៅពូបញ្ជាក់ចុងក្រោយថាអនាគតរបស់អូឡេគឺមិនចេញទេគិតថាចាំមើលឆឹមពីលឹកចប់សិនចាំមើលឆឹមពីលឹកចប់សិនសួរថាអូឡេគាត់អាចជួយឲ្យមែនយូឡើងទៅដល់វគ្គប្រហែលក្រុមអាហ្នឹងបានអាចកំណត់ជោគវាសនារបស់ជោគអូឡេបានតែប្រសិនបើពេលនេះបើទោះបីជាអូឡេដឹកនាំមែនយូចាញ់លីវើពូលយ៉ាងគួរឲ្យអាម៉ាស់5-0ក៏ដោយក៏អូឡេអត់ទាន់ចេញដែរអត់ទាន់ចេញទេ លីវើពូលនឹងរៀលម៉ាឌ្រីតមួយណាបាល់ខ្លីល្អជាងពូបាល់ខ្លីល្អដូចគ្នាតែបើ counter counter អត់ដល់រៀលទេបាល់ខ្លីល្អដូចគ្នាតែបើ counter គឺ counter អត់ដល់រៀលលឿនជាងរៀលបើនិយាយពីក្រុមអ្នកសាហាវជាងគេលើលោក counter ពូគាត់ថារៀលនឹងមកអូសាហាវណា counter របស់រៀលនេះប៉ះមួយបាសេជំនាន់នៅគៀបស៊ីនការមេស៊ីនេះក៏អញ្ចឹងដែរអា counter ហ្នឹងគឺលឿនហ្មងជួនកាល2ប៉ះជួនកាល3ប៉ះនេះអា counter ហ្នឹងគេអត់ឲ្យលេប៉ិប៉ក់ប៉ិប៉ក់ទៅក៏អត់ទេនៅពេលដែលក្រុមឧទាហរណ៍ថាបាសេបុកទៅលើរៀល សុទ្ធហើយអ្នកចាំទីឃ្លាមមកចេញអញ្ចឹងនៅពេលដែលខាងរៀលបានគេគេផ្ដាច់ទៅហើយជួនកាល2ប៉ះមកជួនកាល3ប៉ះទៅអាហ្នឹង counter អរគុណច្រើនគ្នាយើងហើយពូក៏មានតែប៉ុណ្្នេះទេសម្រាប់ការអឺរិគុណទៅលើទម្រង់លេខរបស់ Liverpool Man U បច្ចុប្បន្នដែលចាញ់យូមិញដែលចាញ់យ៉ាងទុសាច់5-0ដែលធ្វើឲ្យយើងអ្នកគ្រប់គ្រងនោះគឺមិនសប្បាយចិត្តទាល់តែសោះ ជុំវិញបរាជ័យមួយនេះសំខាន់បំផុតគឺយើងមិនអាចទទួលយកបានហ្មងអញ្ចឹងជំរឿនដែលល្អបំផុតគឺដោគ្រូចេញដោអូឡេចេញយកគ្រូថ្មីដាក់បាសេក៏ដូចគ្នាដែរដកកូម៉ាន់ចេញទៅឲ្យទៅធ្វើស្រែធ្វើចំការនៅកពតទៅពួកខេត្តកពតលើទទួលបានអាបាខេត្តដ៏ល្អហើយគឺលោកពូម៉ៅធនិនគាត់នៅលោកពូម៉ៅធនិនទៅដល់មិនទាន់បានមួយខែផងទៅដោះរឿងក្តីនៅស្រុកដងតុងអភិបាលស្រុកដងតុងញ័រជើងតាត្រាត់ លោកពូម៉ៅធនិនបើកវេទិកាសាធារណៈដោះរឿងក្តីអាចំនួនបឹងចំនួនអីនៅនៅនៅស្រុកដងតុងពូពេញចិត្តស្លោកបងចំពោះអឺការកាត់ក្តីចំពោះការធ្វើឲ្យប្រជាពលរដ្ឋមាន ទំនុកចិត្តគោរពស្រឡាញ់របស់លោកពូម៉ៅធនិនក្មួយពេញចិត្តដែលលោកពូធ្វើឲ្យរះក្រីក្រខ្លះដែលគ្នាខ្សោយខ្សោយដែលគ្នាខ្វះលទ្ធភាព ដែលគ្នាមិនអាចទៀមទារយុទ្ធធម៌បានហ្នឹង មកប្រឈមមុខជាមួយនឹងគូភាគីដើម្បីតទល់ដើម្បីរកដំណោះស្រាយហើយគាត់ឥឡូវនេះគឺគាត់រកដំណោះស្រាយបានន័យថាចិត្តចិត្តចាប់100%ហើយហើយត្រៀមខ្លួនឲ្យហើយទៅមន្ត្រីពាក់ព័ន្ធនៅស្រុកដងតុងនឹងនៅខេត្តពោធិ៍សាត់អង្គការដែលចំនួនលោកពូមកទៅដឹកនាំប្រជា ជនខេត្តពោធិ៍សាត់អ្នកណាក៏សាទរអ្នកណាក៏គោរពស្រឡាញ់គាត់ដែរឥឡូវគេបដូរគាត់ពីពោធិ៍សាត់ទៅកពតវិញ អាយដាមម៉ៅតាយអាចបាខែកកពតមកដឹកនាំនៅពោធិ៍សាត់អញ្ចឹងលពូម៉ៅទៅនឹងទៅទៅទៅទៅកពតវិញផ្អើលអ្នកកពតទៀតឥឡូវដោះរឿងនៅស្រុកដងទុំនឹងក៏ក្រើកស្រុកខ្មែរហ្មង